ที่เรามาที่เราเรียนกับแปลปีก่อนว่าจะมากับราคาตัวเจ็ดเรียนมาเจ็ดบริเจ็ดเรียนแล้วเจ็ดเรียนมาเจ็ดเรียนเรียน Rabbimul Nasr Nasrana Berwilai orang hidup orang hidup orang dalam dunia adalah tidak jalan dunia. Berwilai hajat dalam sok dengan merusak hidup baik. So let's call it talk with the world is near near and

తిరుమల సాధ్యదేవుడు Thank you.

របស់ខ្ញុំគឺថាថ្នាក់ជំនាញហើយប្រតិបត្តិការទីជាដំបូងហើយប្រតិបត្តិហើយជាជាជាជាការមានថាប្រតិបត្តិការថ្នាក់ជំនាញហើយអរិយរបស់ខ្ញុំគឺជារាជការដែលឆ្លងនៅដែលគួរអន្តរាយហើយគ្រប់ប្រតិបត្តិការ เราชอบกินข้าวเราทานเราทอะไรกันอะไรแบบเช่นดอกไม้จะเป็การเดินตัาตัวฟาที่ไรจะข้นจะเดินตัวฟาใช้จะตัวยังเราที่เราไปจะดีการเงินการเก็การรอการตาการการเราทำเพียง គឺជាសម្រាប់ចិត្តគឺដំណើរគឺចោប្រព្រឹត្តទៅសម្រាប់រាងកាយនឹងដល់មកចិត្តចិត្តនេះដែលមានដល់ទៅការទៅការទៅបានហើយទៅបានគឺទទួលដំណើរប្រាហើយបានទៅទៀតបានចិត្តទៀតនៅពេលណាដែលមកប៉ះនឹងស្នេហ៍ មិនអាចរកដឹងតាមរូបចាស់លើពីណាដែលរៀនបានវិជាបាក់ព្រមជារូបជំនឿគឺវិជាប្រវត្តិសាស្ត្រសរុបមកប្រារព្ធនេះគឺរូបជាទេអនិតិនិកតនិកោគីកោអែកោហានកោណាចិត្តវិខារតាមចិត្តណែមកតាមចិត្តនេះចិត្តនឹងដឹងគិញជ្រឿ ជាងជាងជាងក៏ស្រស់គ្នាពីឯងនៅកាលណាដែលជាអ្នកជាអ្នកជាតែតែចិត្តដល់ទៅការលើដល់ដល់បានចំណោចិត្តដល់ការមានអូនដល់ស្អុយតែតាមតាមចិត្តរបស់អ្នកតាជាអ្នកជាការរបស់ របស់មហាមានចិត្តប្រៃចិត្តសាររាជជួសារខែតាចិត្តដានចររបស់នៃកាយមហាសរចិត្តគ្រប់គឺបរតកបរមរជូសាតាចិត្តកាយជាតាចិត្តកាយដល់ជាចិត្តហើយតាមជាអតិយោប្រពោះផងនេះចិត្តវិរៈក្នុងការ ការបោកចិត្តរៀននៅជួយជាតិឬក៏កែក្រោកទៅផ្លាស់បានបានជាការបាក់ខាងបាក់ចិត្តហើយនិកក្រឹមគឺជាការការស្នារោគខាងខាងខ្លួនរបស់ខ្លួនរបស់ណាយើងត្រូវតែយើងត្រូវ មកសម្រាប់ធ្វើអ្វីក្នុងបរិបទសិក្សាអាស្រ័យអាស្រ័យ apparati. Non rivoltivo tutta la sede. Non rivoltivo tutta la sede. Chắc chắn sự mong chờ Hãy tiến trực ra, càng sợ trực ra, phương thiếu nhiều tham trực ra. Các bạn sẽ tôn sợ thiếu trang trực ra. ឬក៏ព្រមចាត់ទុកស្រាស្តាប់ផលវិស្នាតែផលយេផល កើតលើផលលើផលវាឬព្រៃផលបងកើតមកជាជាលើផលផលផលជាជាមរណៈនេះច្រើនណាស់ក្នុងជីវិតព្រោះព្រោះការអនុសរបាបានាំឲ្យយើងជារីក្នុងជីវិតនេះទៅណាទៅជាដល់ទៅប្រវេទនេះមើលថាប្រកបដោយផលផលជាសាហាវណាស់ ប៉ុន្តែសំដូនធ្វើបានគិតថាអបតរឲ្យថយច្រើនគិតយកផលខ្លួនជាហេតុឡាទៅមកតោមកឡាមកគឺទទួលឡាទទួលតែបាឡាតែអមទទួលខ្លួនហើយទេយើងត្រូវពិចារណាលើថាបរកម្មអីតើជាហេតុអីជាកាយមកដល់ទៅឡាមកចឹង យើងអរណាស់មកយើងខែតទៅបាទនៅពេលដែលយើងអត់ដឹងខែផលតាមពិតទេគឺយើងត្រូវតែបានតគុណដឹកខែផលកាលពីចិត្តតែរក្សាប្រតិសតដែលយើងបានធ្វើគ្រប់គ្រប់គ្នាគឺប្រាថ្នាតែតែតែចិត្តមកថានៅក្នុងសេចក្តីល្អនៅពេលណាដែលបាត់អស់ ចិត្តការដែលបានចិត្តពីមុនទៅខែលើកម្មផលផលនេះមានប្រកបលើកម្មផលផលលោកយ៉ាងណាគឺកម្មផលផលរបស់កម្មកម្មមានអត្រេណាទៅលោកប្រកម្មជាអង្គរអមានអោទានប្រកបទៅចំណាតាមទីនេះ អារម្មណ៍កាមេរាធ្វើរបស់មានថាធ្វើរបស់ទីទៅដល់ចាគុំទៅអស់ទៅដល់នឹងអារម្មណ៍កាមើលអារម្មណ៍កាជាអត់មកយើងត្រូវជួនទៅពុទ្ធជាព្រះដែលថាអារម្មណ៍មកទៅជាមនុស្សដែលជួន ចឹងវាតែឈឺច្រើនវារោគហើយដល់តែគេនៅអនុស្លាប់ស្លាប់ហើយវាទៅស្លាប់មិនមែនទេទេតាមស្លាប់មកវាដល់អារទេចូលតែស្លាប់ស្លាប់ជាប្រការតែតែណាតាមវាស្លាប់ចឹងវាបាបមកវាពូជាវាពូជាមិនដឹងថាជាវាបាបវាមកពុក ជិះមកបានយើងដើរចោលមកទៅមកទៅទៅណាអញ្ចឹងចាំរបស់ដើរក្រាទៅទៀតទៅទៀតណាយើងផ្លូវមានខែច្រើនច្រើននឹងជាផលនៃអាកុសលនឹងពុទ្ធសម្ដែងដូច្នេះអញ្ចឹងនៅពេលណាដែលយើងដើរជួបចិត្តណាគឺយើងទៅដល់ពេលខែរបស់ าพิจารณาให้่องกรรมของและบางคนก็จะเกิดยวข้อเมื่อทานหรืเรียนที่เนี่ย ที่เอาตัวตัวการเกี่ยวกัเรื่งที่เกิดขาดจะสามารถตอเกี่ยวกิดเกี่ยวกับเกิดหลอกหรือการเกีดยกหลอกหรือการจับประการหรมการนั่นเป็นการจะไปโยงจะไปโยงเกี่ยวเรียนจะโยงการเรื่องแกเดียเกี่ยวหา ยกระโตชื่อรูปเนสมารูปโตนมาใจสมาเพราะพื่อคือยังไม่ว่าจะตรองเพียงแต่ตรองมาดูที่วิจิตรตรองเพียแต่ตรองกายตรงจิตเพียงแต่ตรองเมตตุจิตรองสุวิหารตรองเรงที่มันมาตัวตรองเรามาเอาเรา่ามมันก็มอนโผล่ตรองนั่นตรองนั่นความจำ ចឹងយើងជឿព្រោះក្រចឹងជឿពីក្រចឹងក៏ខែទៅយើងសម្រាប់បានខែទៅចិត្តបានឧទាហរណ៍ថាយើងមានស្ដីឬមានប្រពន្ធនិងមានប្អូនព្រោះយើងក៏ពីកូនដល់យើងមិនមកនេះឆ្លាក់គឺព្រោះមានឆ្លាក់គឺតែឆ្លាក់ខាងតែតែនិយាយទៅចោលព្រោះនៅក្នុងតាចំណាយ បើព្រឹកទីយើងអត់បានពិចារណាលើកម្មផលផលយើងបាត់ជាងាររបស់យើងប្រតិចវាដែលយើងកាត់ស្វាឲ្យលោកធ្វើឬបរាផលនេះទៅទៀតទៀតយើងទៅមកស្ញែងស្ញែងណាដែលចុកទៅចុកជាងតែជាប់ជាចិត្តរបស់យើងយ៉ាងណាមិញមានដានណាបង្កើតបានទៅកូនជឿ เนี่าก නෙමෙයි මකාපාතක ่ෝ ර න ් න ේ නැති ක ල ව นน ම ් ප ั න ස ත ่‍ ය ය ด පාන පාන ක ั ය න එක පොත ซื้อมาแล้วถูกจานที่แต่เช่นเดียวกันนี้ใครก็ไม่ได้ประสบการณ์รวาการดูไปตามนั้นดูเจ้ก่องเดี๋ยวนี้จ้างเที่น้อง រហ័តដល់តែយើងអត់បានយល់អំពីរឿងកម្មផលផលទេគឺយើងប្រកាន់ដែលយើងប្រកាន់គឺយើងកាត់ទុករូបរបស់នោះមិនរូបក្នុងអំណាចនៃយើងយើងកាត់បានចេះតែជួបចោលម្ល៉េះហើយកាត់ទុកអញ្ចឹងដល់ពិចារណាទៅលើកម្មផលផលដល់ពិចារណាទៅចិត្តយើងស្ងប់បរិបទដែលយើងបានធ្វើទៅបាន สัต र त ् न प्रभा सत्ये न तमो न रुद्रादि हृदय च भ व स ्ัโดยเป็นอย่างเดียวกันหลายมาตั้งแต่ที่อาตุมอาจจะเป็นการหาพาเองที่ยึดเป็นสมที่เรา่มรอบมีเกณฑ์โบชีโบเกณฑเกณฑ์อาชีพโบชียิดความเสียเสียโบชียิดความสัตย กินเพื่อตองโน้ตองานเวียนาแบบที่สัวแต่เจนโน้ตานยินสัวนั่งจะอยงไงไรนี่ทำทำทำจีนแต่ไม่เอาจีนนะจีนจะติดจีนกับคนกับคนพอจีนเออคนกับคนหาเป็นคนกับคนอาบิที่ยึดฟังคนกับคนอาบิโมจีน យើងអត់បានចាត់មកលើចំថោយើងចំណាយនេះជាគ្នាតែបើសិនជាយើងបានពិចារណាលើកម្មផលផលល្អប៉ុនគេវាថាគេគេនៅពីវិទ្យាគេរកពីគូរកពីបានដល់គេមកមកទៅរកផលបានថាទៅហើយគឺផលរបស់គេមកកើតបានចូលវត្តពោគេមកដើម្បីខែគេបានផលជាទូរយៈជាដល់រយៈជាដល់ជា ណាអញ្ចឹងព្រះគូលែងចំណានគេលើប្រតិកម្មគេមកនឹងសរសើរគុណវាសនាបារមីហើយចាក់ចាក់អាយុសតចិត្តសតបាយសតប្រខំសតនៃបុជិមសិនអែវិញតែចិត្តយ៉ាងនេះវិញគឺហាសួរវាខកគ្នាណានឹងបរិបាលើឧបនិស្ស័យកម្មផលបំពេញវាសនារីមាសាទុកយើងពិចារណាពិចារណា ជុំកម្មផលដូចយើងដើរដើរទៅគឺមនុស្សព្រោះថាចរាចរណ៍បើយើងមិនបានគិតទេយើងថាអានេះបន្ទោចេះអានោះបន្ទោចោមកនឹងស្បដើរទេមកវិបកអានោះបើកលុយបើកជឿងជេរវាតែចូលបើកលុយបើកជឿងប្រមាថថ្ងៃទៅបុកបុកជើងថ្ងៃ กรรมยาชอบสมรเทียมาเตือนผู้ชมนะหลับเมลหลับหลับจอจับจอโกหลับไปลอนไปหรือปกป้องปกโทกมาตัดเสี่งนิกรนิกรฟ้าเลยโยนาผู้ดำนาเตือนทัดเสียงเราไม่จอแบบออกหลับดึงไปเลยนะเฮ้ยสุดท้า Islam Islam mau dilaksanakan harus. Jika kita dilaksanakan tốt đầu tiên, tốt thứ ba, ngon đó. Mà tân chuyển môn đó thì làm được thân hình ngon đó, là mà tân quật ma của ngon tư ra, ngon đó là ngon là thành thế. Con kêu họ ngon ngon y cả là hai đôi la hay là cái ngon tài thì kêu lửa nó. Nên ngon thì thật thân ngon thì thế. เราเนกรรมนะตัวนั้นคือกรรมที่เกิดขึ้นมาบนสัตว์เกิดขึ้นสักว์จังหวะเพลงเกิดขึ้นรอบรอบในเออเนี่ยเรื่องทองเนี่ยมันล้างมันเป็นเรี่องเป็นการเป็นเฉพาะไม้เดินมามาสำ้รับเรื่องกดมาเรื่องทำเรื่องเริ่องงอมาไปมาออก រឿងបាច់មកផងចិត្តតែជំនាញស្អល់គឺមកទៅស្រាមិនតែទៅបលាទៅវិលទៀតមិនតែដល់មកទៅអ្នកតែដល់បើមិនរំទៅមកវិញនេះមកចិត្តពេញមកចិត្តពេញចិត្តនេះគិតទៅណាមកដល់យើងគិតពីដំណាំទៅគឺយើងអត់មានការទុកក្នុងចិត្តនៅក្នុងសម័យខ្លះយើងរកស៊ីក្នុងឆ្នាំដូចតែទៅនេតិកម្មមានសម័យខ្លះមានមក Indian class class class class. Yen se class let let let. Yen se class my my my job. Yen se class nâng class. Để làm tiền của mình. Nâng màu thế. Thằng màu thì mất rồi. Nhưng mình tự mất màu này. Yen này class gì người ta. Yen này class thăm người ta. Chân ngày nào thăm ngày nào thì cũng mạnh hơn. Họ thì là ngày nào chắc chắn gì được còn khó khó nữa. jadi masalah kita harus dari diri dan Allah Subhanahu wa taala. Nah, jangan hal yang saya katakan. Kalau itu អ្នកដែលធ្វើនៅអំពើគេហៅប្រព្រឹត្តកម្មអគុណយើងនិយាយផ្លេចស្មើយើងរឿងដល់អស់ថាស្រលេចអត់ប្រយោជន៍ហើយបរិបទគឺបត់ចិត្តប្រព្រឹត្តយើងចេះនិយាយទៅតែច្រើន อำเภอกลาำจะาขาเป็นสิ่งเดิมเมื่อเจอคือยังสวาสดิ์ประกอบเพียงทางสาวสงบขาดรุจงเตยยังนักสาวสายคือสับโตสตรีมาตรงต้นเราสิ่งน้าเสิ่งชุน้าแต่ไปเดินสิ่งนาเรื่องของเราหน้าสุนนาจะได้ยินหรือ chưa người cho kiến thì chào lần sau nó từ cái từ ca nó kiếm họ nó muốn khi nhìn ra nó ở t ử nó dừng vô tới thở nó mới h ọ ca à mê s â t lắp lắp luôn mà con mẹ ở hai đ ư ờ n tôi ដល់តែខ្ញុំនឹងនឹងយ៉ាងម៉េចមកទីចិត្តចំណែកអូយចំណែកទៅលើទៅនោះក្នុងគឺចំណែកចេញទៅនោះទៅលើទៅនោះទៀតគឺចំណែកវារករឿងឯងឯងមានគឺឲ្យវាសោះប៉ុន្តែរបស់គេរករបស់គេចំណែករបស់គេចោលគេអត់សម្លាប់ជាអត់ទៅបាបនឹងជាផលរបស់កម្មមេសុសោយមុនបានស្រាងស្រាងហើយ ហើយដល់ពេលដែលយើងអត់បានពិចារណាទៅលើកម្មខ្លួនទេគឺយើងខឹងគេណាអាយបាច់អាយបាច់អាយកាប់អាយកាប់អាយលើអាយចាក់អាយតទៅវិញទៅវិញទៅនឹងស្ដាយតែមកមកកើតទៅជាបារបាវិញនឹងជាតិក្រោយយើងឆ្លៃមកឥឡូវមកដល់ក្រោយតែយើងកំណត់ទីជាតិក្រោយគឺយើងឆ្លៃនឹងទៅបារបាមួយចោលទៀតជាតិក្រោយទៅសម្បូរត្រូវផង ហើយទៀតបញ្ហានេះគឺស្លាប់នៅទៀតរហូតពីព្រោះមានពៀទេពៀកម្មនៃតោពៀបណ្ណារណាផងចឹងយើងចាំមេត្រាទៅចាំមេត្រាថាបណ្ណាគឺត្រាគឺផ្លៃអានិយទានក្រប្រសពទូរពុទ្ធលំបាកាមេសោសម្បូរទៅត្រូវនឹងកណ្ដាលយុទ្ធយុទ្ធចារណាចឹង បានយើងអត់មានបាបកម្មគឺខែរត់ចិត្តទៀតបាទនោះការទៀតនិយាយក៏អត់តែបានផលអស់គឺសម្បូរគេបង្កាច់គេមូលមកគឺនិយាយមកផ្លឹកយើងមកនិយាយទៅយើងនិយាយយើងនិយាយទៀតទៅនិយាយចោលគេយកទៅនិយាយតទៅបាត់គេដាក់អត់ទៅគេចុះឬអត់ទៅអត់ លោកគ្រូមានជំនាញសាស្ត្រនៃការមកនិយាយទៅនិស្សិតគ្រូមនុស្សណាដែលនិយាយធម៌ដំណំល្អជាងជាងទៅល្អអាចជាចប់នៅក្នុងសង្សាររបស់សិស្សល្អនេះសម្រាប់ហើយគេមិនស្គាល់ជឿគេមិនស្គាល់ថាគេមិនចូលចិត្តមកពីនិយាយយើងវាអត់ប្រកបវាគឺគឺទៅគេកាត់ឈ្មោះទៅដល់ដូចប្រកបវាអត់មានក្នុងក្នុងខាងខាង យើងអត់ពិចារណាយើងទាញថែមទៀតជានិយាយជាជាចុះតាមរឿងដឹកទូចាប់ដាក់ទូចាប់ដាក់ច្បាប់ជាមរាលកៈពុទ្ធសម្រាប់ជាវិញ្ញាណយត់ជាចឹងវាតបពីអាទិប្រាសម្រាប់អត្តសម្រាប់អត្តសម្នេះអ្នកតបទៅដល់មានប្រាណពុទ្ធរបស់ថាក្នុងសរសររបស់គឺមនុស្សបាត់ផ្លូវចិត្ត กระดานระหลอว่าถ้าเทียนประหลอนักขอคลาสามนวลสดาถ้าเทียนระหลอว่าตุตักบางเปิดตะไปทับเลยเกิดเธอเดินไปสาวตายเลยนั่นทางรถไฟตัดตรงกลาง มีเงินติดมาลงานนอกจากหมอเล็งลกเล็งหลับเล็งหลับเปิดตั้งแต่รางจางที่ในหัวที่ข้ามาหล่อใจชุดหล่อกตามที่ไม่รับตามที่กมาไปกมาราที่ชุดเราจะตัวตัวแต่เราไปยินเชิญเราเดินเดินยั่ไงยินเชิญยั่งเดินยังมงเร็ไปยินชุด មកទៅជាជួនអស់មកតារាមកតារាគិតតែជួនអស់ពេលហ្នឹងវាដំណប់ខ្លួនទៅជួនគិតគេចុះគេរៀនតោដល់ដល់ប្រានឹងវាមកអត់ចេះខ្លួនដល់ទៅដល់ទៅរៀនច្រើនជឿបងរៀនច្រើនពេកដល់ឡងចូលមករៀនច្រើនពេកដល់តារាបន្ទូលមក និងកម្មផលនោះយើងជាចំជារកហេតុជាបច្ច័យអញ្ចឹងដើម្បីឲ្យសិលយើងបរិសុទ្ធថ្ងៃ8ខែបរិសុទ្ធគឺយើងត្រូវពិចារណាទៅលើកម្មហើយផលនេះមកឯចិត្តទី1ហើយនឹងបានខែតចិត្តយើងឃើញខែអឺសមីកម្មគឺផលគេ អញជួយសម្រាប់ជាប្រកបយកមុននេះប្រាប់បណ្ឌិតជាកិច្ចអញជាបណ្ដាអញជាបងអញជាប្អូនចិត្តជួយគាត់ជួយដល់ប្រសម្បត្តិមានជួយដល់សម្បត្តិមានតែយើងក៏យកខ្លួនយើងទៅផ្ទះក៏យកខ្លួនយើងទៅផ្ទះខាងហែទៅស្ដាប់អញអត់ងាយទេមានណាស្ដាប់យើងទេអត់ងាយទេព្រោះរកកការខុសគ្នា យើងដាក់ចិត្តទៅជួយយកប្រព័ន្ធយកប្រសពស្ដាប់បានស្ដាប់ស្ដាប់បានហើយតាមកម្មទៅជួយដាក់ជួយកណេះដល់ទីទៅដាក់ទៅផ្លូវបាត់មានជួយទីទៀតដាក់ផ្លូវបាត់ដល់ដល់ជួយអត់ប៉ុន្តែលោកគ្នាបាត់មិនកម្មឯទៀតមុនមកទៅបរំតិចគឺគេច្រើនបានចូលស៊ីមានតែលើលើបាត់ហើយតើយើងអត់មានកម្មមានផលទេតាមយើងអង្គុយលើក្រោយ យើងជើងកណែនេះជើងកណែជើងចោលជើងឡើងយើងយូរជីមរាយមកជួយបាក់តោព្រោះតែបាក់យើងជួយដល់វិញជួយដល់អស់លេបាក់ទៀតនឹងក៏យើងពិចារណាលើកម្មផលដាក់លើកម្មផលណាយុទ្ធវេយុទ្ធលេជួយជាកនមានបាក់ មានគុណច្រើនមានស្ដីច្រើនមានសត្រូវច្រើននិយាយប្រអប់មកទៅមើលតាមកម្មតាមផលមានគំនិតយើងក៏ជួយប្រាប់ជួយប្រាប់គួរនិយាយគួរនិយាយទៅមកគួរនិយាយតែឯងចប់ទៅទៅទៅខ្លួនទីបិណ្ឌខ្លួនអ្នកខ្លួនទីបិណ្ឌខ្លួននៅឯលើកម្មផលណា យើងអត់ខឹងទេហើយប្រកាសទៅលើជាមានវិញលើខាងកម្មល្អកុសលកម្មឲ្យមានកម្មសិលសម្រាប់ទីនេះមានប្រាំមានតែ3អ្នកអរទៀតគឺសង្សាររបស់បុរសទីគូហើយមានមិនចេះក្រនឹងពុទ្ធគូរបស់មានមិនចេះក្រមិនចេះអត់មិនចេះខ្វះដឹងតែមានមក ដល់មានមានមិនចេះប្រោរកទីមិនចេះថាចេះតែចំណិចនឹងទៀតមកទៀតដល់តែចំណិចយកមកហើយអត់ចេះថាទេនឹងមាត្រាទី1មាត្រាទី2អ្នកកម្មសិលណាមាត្រាទី2អ្នកកម្មសិល គឺប្រឹងតែអាយុវែងរូបស្អាតពណ៌របស់ល្អសេចក្តីសុខមិនមានជំងឺមានកម្លាំងធម៌ពលក្នុងសរីរៈនៅក្នុងសរីរៈនេះនោះគឺអ្នកបានប្រើពុទ្ធវិរលមេត្រាដែរលោកថារូបស្អាតជាស្អាតនោះ ដែលស្អាតពីកំណើតវាសំដែលជើងរបស់មករៀងរាល់នេះគឺស្អាតមកនេះហៅថាស្អាតល្អគឺស្អាតហើយអត់ឈឺគឺទឹកហើយកម្លាំងច្រើនព្រឹកប្រាមកនិយាយភាសាខាវិញបើថានេះមកជានិយាយភាសាខាទៅ កម្លាំងមាត់របស់ធ្វើសិលសងសាររបស់គ្រប់គ្រាន់ទៅស្មើនឹងដើម្បី55គឺបរណាដើម្បី5ដើម្បីមួយមិនបាច់ចាំចាប់ខ្លះគាត់យកមានដៃសើប្រមោចាប់លើចឹងគឺគាត់ទៅជាចំណុចណាគាត់ចាប់ប្រមោលើចឹងដូចចំណុចឈរដូចចាប់ស្មាចាប់ដៅលើម្លេះមកមកសត្វទៅ ឲ្យតាមគុណរបស់ព្រះចឹងរស់នៅបានគឺប្រដាប់ប្រាយកាយគឺមកមកមានប្រាទី3ភាវនាគឺមានប្រាជ្ញាក្នុងសង្សារហើយអ្នកឆ្លាតយាមវៃពីកំណើតអ្នកឆ្លាត សិតតែមកពីកំណើតទេយានហ្នឹងគឺខាងចំនេះស្គមពីកំណើតទេទៅកំណើតវាបង្កើតរៀនចំពោតរហូតព្រមឲ្យមានរៀនមកហ្នឹងវាថាសិត40នាក់គឺបានលេខ40ច្រើនជាងគេអត់បានទេលេខ1ហ្នឹងយកលេខ40ច្រើនជាងគេពួកបញ្ញាបោះដាក់លក្ខណៈបោះលេខដាក់ដល់នៅណាសិត40បានលេខ40សិត100បានលេខ100សិត200បានលេខ200 បញ្ញាទៀតហើយបើសិនជាមានបញ្ញាគឺលេខមួយអ្នកដែលនោះអ្នកអត់មានបញ្ញាគឺលេខសូន្យអ្នកមានបញ្ញាខ្លាំងយើងបីបញ្ញាទី1លេខ1បញ្ញាទី2លេខ2ណាយើងបីស្ដាប់ចាំគិតយល់លេខគឺមារាចាំចិត្តរាអាឡាចាំបានចិត្តរាមើលមារាទីចាំបានទៀតយើងចាំបាន Keputusannya Islam itu intinya. Banyak nyebrang ke